រឿងប្រៃចម្លែងកន្លងអស់ពេលជាយូរលងណាស់មកហើយ មានរាជាណាចក្រមួយគិតគូរពីប្រជារាស្ត្រទ្រង់ខ្លាំងណាស់ទ្រង់មិនចង់ឲ្យ ប្រជារាស្ត្ររបស់ទ្រង់មានការលំបាកឡើយ ថ្ងៃមួយ ស្ពានដែលឆ្លងអូរមួយ បានបែកបាក់ខូចខានมันអាចឲ្យអ្នកដំណើរឆ្លងកាត់បានឡើយ ហើយអាមាត្យរបស់ទ្រង់ក៏បានយករឿងនេះទៅទូលទ្រង់ព្រះអង្គ ពេលនេះស្ពានដែលសំខាន់ហើយសម្បូរទៅដោយមនុស្សឆ្លងកាត់ជាងគេ ត្រូវបានបាក់ដោយសារតែភាពចំណាស់របស់វាហើយចំណែកឯអ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ទីនោះត្រូវតែវៀងទៅឆ្លងស្ពានដតីទៀតយ៉ាងឆ្ងាយពីទីកន្លែងនោះហើយលោកបានតាក់ទងជាងហើយឬនៅសម្រាប់សាងសង់ស្ពាននោះឡើងវិញ ក្រាបទូលព្រះអង្គទូលបង្គំបានហៅជាងសម្រាប់សាងសង់ស្ពាននោះបានហើយប៉ុន្តែជាងប្រាប់ថា ឈើដែលធំមានប្រវែងវែងទើបអាចធ្វើឡើងវិញបាន នេះហើយបានជាឧបសគ្គក្នុងការសាងសង់វាទូលបង្គំមិនអាចរកឈើដែលធំហើយវែងបានទេក្រាប់ទូលចុះយើងមានតំបន់ព្រៃមួយយ៉ាងធំដែលមានដើមឈើធំធំហើយប្រវែងក៏វែងទៀតមែនទេហើយហេតុអីក៏លោកមិនទៅទីនោះរកវាទេព្រះអង្គមិនអាចកាប់ដើមឈើនៅទីនោះបានជាដាច់ខាត ព្រៃទីនោះមានគេថែរក្សាតាំងពីបុរាណមកក្រាបទូល ស្ដេចមុនមុនគ្រប់ចំនួនក៏មិនហ៊ានប៉ះពាល់ទីនោះដែរក្រាបទូល ទេយើងជាស្ដេចផែនដីនេះអ្វីអ្វីយើងមានសិទ្ធិធំជាងគេដើម្បីសម្រេចហើយយើងកាប់វាដើម្បីធ្វើស្ពានឲ្យប្រជារាស្ត្រយើងប៉ុណ្ណោះមិនមែនកាប់យកទៅធ្វើរឿងឥតប្រយោជន៍នោះទេយើងបញ្ជាឲ្យលោកឆាប់ទៅកាប់ព្រៃនោះដើម្បីសាងសង់ស្ពានឡើងវិញ ក្រាបទូលព្រះអង្គ ដោយព្រះអង្គទ្រង់មានព្រះតម្រិះច្បាស់លាស់ហើយទ្រង់សម្រេចហឫទ័យបញ្ជាលោកអាមាត្យកាប់ដើមឈើនៅក្នុងព្រៃនោះដើម្បីធ្វើស្ពានជាបន្ទាន់ប៉ុន្តែនៅក្នុងព្រៃនោះមានតាចាំម្នាក់ដែលជាអ្នកថែរក្សាព្រៃនោះពិតមែនដូចអ្វីដែលអាមាត្យនិយាយគាត់ពិតជាខឹងខ្លាំងណាស់ដែលដឹងថាមានគេមកកាប់ដើមឈើរបស់គាត់ហឺហឺ េតុអីព្រះអង្គបញ្ជាគេមកកាប់ដើមឈើរបស់យើងដែលខំមើលថែរក្សាយូរមកហើយចឹងដើមឈើទាំងអស់នេះ យើងស្រឡាញ់ស្មើនឹងជីវិតរបស់យើងយើងនឹងធ្វើឲ្យព្រះអង្គយល់អារម្មណ៍បាត់បង់អ្វីដែលខ្លួនស្រឡាញ់វិញអើយតាចាស់ម្នាក់នោះ បានប្រើវេទមន្តរបស់គាត់នាំព្រះអង្គយាងចេញពីរាជវាំងរបស់ទ្រង់ ដោយឲ្យព្រះអង្គជាងដំណើរទាំងអង្គឯងគ្មានអ្នកណាដឹងឡើយនៅពេលដែលព្រះអង្គដឹងព្រះកាយ គឺទ្រង់នៅកណ្ដាលព្រៃដែលវង្វេងផ្លូវមិនដឹងទិសដៅណាឡើយអូហេតុអីក៏យើងនៅទីនេះយប់មិញយើងចាំច្បាស់ណាស់ថាយើងផ្ទុំនៅក្នុងក្រឡាបន្ទុំរបស់យើងហេតុអីក៏មកដឹងប្រកាយនៅទីនេះទៅវិញយើងពិតជាមិនយល់តតែសោះថាហេតុអីឥឡូវត្រូវតែរកផ្លូវត្រឡប់ទៅវិញសិន ព្រះអង្គបានព្យាយាមធ្វើដំណើរអស់រយៈពេលយ៉ាងយូរប៉ុន្តែទ្រង់មិនទាន់រកឃើញផ្លូវទៅរាជវាំងវិញឡើយអូមើលទៅខ្ញុំវង្វេងផ្លូវនៅទីនេះហើយមិនដឹងថាត្រូវដើរតាមផ្លូវណាទេ ការវង្វេងផ្លូវរបស់ទ្រង់គឺជាគម្រោងការរបស់តាចាម្នាក់ហើយគាត់ក៏បានដើរមកជួបព្រះអង្គអូទីបំផុតមានមនុស្សនៅក្នុងព្រៃនេះហើយតើលោកជាដដា ហើយមកធ្វើអីនៅទីនេះយើងហ៎គឺជាស្ដេចនៃរាជាណាចក្រនេះ ហើយយើងក៏មិនដឹងដែរថាហេតុអ្វី បាន ជាយើងមកនៅទីកន្លែងនេះ ពេលនេះយើង បានវង្វេងផ្លូវហើយតើលោកអាចជួយយើងចេញពីទីនេះបានទេ ជួយព្រះអង្គចេញពីទីនេះមែនទេអូទូលបង្គំអាចជួយព្រះអង្គបានប៉ុន្តែព្រះអង្គ ត្រូវមានលក្ខខណ្ឌជាមួយទូលបង្គំលក្ខខណ្ឌអូតើតម្លៃប៉ុន្មានដែរអូទូលបង្គំមិនត្រូវការមាសប្រាក់អីទេទូលបង្គំត្រូវការអ្វីដែលព្រះអង្គប៉ះមុនគេ ពេលទៅដល់រាជវាំងប៉ុណ្ណឹងទេអីបានយើងជល់ព្រម តាចាស់ក៏បាននាំផ្លូវព្រះអង្គចាក់ចេញពីរាជវាំង បន្ទាប់មកព្រះអង្គពិតជាសប្បាយហឫទ័យខ្លាំងណាស់ដោយទ្រង់រំភើបខ្លាំងពេកភ្លេចពាក្យសម្ដីដែលបានសន្យាថាឲ្យអ្វី ដែលទ្រង់ប៉ះមុនគេ ពេលទៅដល់រាជវាំងទៅតាចាស់ម្នាក់នោះវិវោហើយពេលនេះមហេសីអូនតើទ្រង់មានរឿងអ្វីទៅព្រះអង្គយើងបានសន្យាជាមួយតាចាស់ម្នាក់ដែលជួយនាំយើងមកវិញថានឹងឲ្យអ្វីទៅគាត់ពេលដែលយើងប៉ះអ្វីមុនគេ នៅរាជវាំង តែពេលនេះយើងបានប៉ះព្រះបុត្រារបស់យើងមុនគេហើយអូមានរឿងបែបនេះផងតើគួរធ្វើយ៉ាងម៉េចទេទុកឲ្យយើងពិភាក្សាជាមួយលោកអាម៉ាតសិនព្រះអង្គបានកោះហៅលោកអាម៉ាតជាបន្ទាន់ហើយប្រាប់រឿងរ៉ាវដែលបានកាត់ឡើង ដើម្បីឲ្យលោកជួយដោះស្រាយឲ្យតើលោកមានវិធីដោះស្រាយទេ លោកអាម៉ាតទូបង្គំមានគំនិតមួយណាព្រះអង្គគឺត្រូវតែរកក្មេងម្នាក់ ដែលកើតក្នុងថ្ងៃតែមួយជាមួយព្រះបត្រាហើយឲ្យក្មេងម្នាក់នោះបន្លំខ្លួនជាទ្រង់មានតែវិធីនេះទេក្រាបទូលដែលល្អបំផុតដើម្បីជួយទ្រង់ព្រោះព្រះបត្រាជាមនុស្សសំខាន់ណាស់ដើម្បីស្នងរាជសម្បត្តិពីព្រះអង្គលោកអាម៉ាន បានយកក្មេងស្រីកំព្រាម្នាក់ដែលម្ដាយនាងបានស្លាប់ក្រោយនាងកើតមកព្រះអង្គនេះហើយជាក្មេងស្រីដែលយើងនឹងបន្លំយកទៅឲ្យតាចាស់ម្នាក់នោះ នាងក៏មានមុខមាត់ពណ៌សម្បុរនិងព្រះបត្រាផងដែរក្រាបទូល ថែមទាំងមានស្នាមផ្កានៅលើករបស់នាងទៀតណាក្រាបទូលយើងនឹងយកនាងទៅឲ្យតាចាស់នោះ លោកដល់ស្អែកឡើងព្រះអង្គទ្រង់ក៏បានទៅជួបតាចាស់ម្នាក់នោះយើងបានធ្វើតាមការសន្យារបស់យើងចំពោះលោកហើយនេះគឺជាព្រះនាងរបស់យើងសូមកុំបារម្ភអីព្រះអង្គ ទូលបង្គំនឹងខំមើលថែរក្សាព្រះនាងឲ្យល្អបំផុតទូលបង្គំលាសិនហើយក្រាបទូលយើងមានអារម្មណ៍ធ្វើខុសចំពោះក្មេងស្រីនោះណាស់តាចាស់ម្នាក់នោះมันបានដឹងឡើយថាក្មេងស្រីនោះមិនមែនជាបុត្រីរបស់ទ្រង់ពិតឡើយហើយទ្រង់ក៏បានយកនាងទៅចិញ្ចឹមដើម្បីជួយធ្វើការងាររបស់គាត់កន្លងអស់ពេលជាច្រើនឆ្នាំ ព្រះបុត្រាក៏បានធំពេញវ័យមានរូបរាងស្រស់សង្ហាថ្ងៃមួយព្រះមេដារបស់ទ្រង់ក៏បានធ្លាក់ប្រកាយប្រឈួនយ៉ាងធ្ងន់ធ្ងរតួអសុតជាច្រើនក៏មិនអាចជួយទ្រង់បានឡើយមើលទៅអាការៈមេដារបស់បុត្រាពិតជាយ៉ាប់យឺនទៅយ៉ាប់យឺនទៅហើយឆ្នាំល្អល្អជាច្រើននៅតែមិនអាចជួយបានទៀតទូ បង្គំក៏ពិបាកប្រតិដែរណាព្រះបិតាថែមទាំងមិនអាចជួយអ្វីព្រះមេដាបានសោះ ព្រះបុត្រាក៏បានទៅជួបលោកអាម៉ានហើយពិភាក្សាជាមួយលោករឿងនេះលោកអាម៉ានតើលោកមានដឹងកន្លែងណាដែលមានលក្ខណៈពិសេសឬក៏មានវេទមន្តដែលអាចជួយព្រះមេដាយើងបានទេបើឲ្យទូបង្គំនិយាយឲ្យច្បាស់ណាក៏មិនដឹង ជាកន្លែងអ្វីឲ្យប្រកាសដែរក្រាបទូលទូបង្គំគ្រាន់តែដឹងថាជាកន្លែងដែលមានអាចកំបាំងជាងគេ នៅក្នុងរាជាណាចក្រនេះណាក្រាបទូលតើកន្លែងនោះជាកន្លែងអ្វីហើយនៅទីណា ទូលបង្គំក៏មិនដឹងច្បាស់ដែរក្រាបទូលប៉ុន្តែទូលបង្គំដឹងកន្លែងមួយដែលជាកន្លែងអាត់កំបាំងទីនោះហើយជាកន្លែងដែលបិតារបស់ទ្រង់បានវង្វេងណាក្រាបទូល បើឲ្យទូលបង្គំនិយាយឲ្យច្បាស់ណាក៏មិនដឹងជាកន្លែងអ្វីឲ្យប្រកបដែរក្រាបទូល ទូលបង្គំគ្រាន់តែដឹងថាជាកន្លែងដែលមានអាចកំបាំងជាងគេនៅក្នុងរាជាណាចក្រនេះណាក្រាបទូល មិនអីទេ យើងអរគុណលោកហើយព្រះបុត្រាបានគិតតែអង្គឯងរឿងដែលនឹងជួយ ព្រះមេដារបស់ទ្រង់ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងហើយទៅបាន មិនអាចចាំយូរបានទេខ្ញុំត្រូវតែទៅព្រៃនោះហើយព្រះបុត្រាបានធ្វើដំណើរចូលព្រៃអាកំបាំងរបស់តាចាស់ម្នាក់នោះព្រះបុត្រាបានធ្វើដំណើរទៅមុខកាន់តែជ្រៅទៅជ្រៅទៅខ្ញុំធ្វើដំណើរយូរមកហើយតែនៅតែមិនទាន់បានជួបអ្វីសោះក្រោយមក ទ្រង់ក៏បានជួបនារីម្នាក់អេណានាងខ្ញុំសុំសួរមួយ បានទេប៉ុន្តែនាងក៏បានរត់គេចចេញពីទ្រង់មិននិយាយអ្វីសោះឡើយណានាងឈប់សិនណានាងកុំតន់ទៅណាណានាងណានាងឈប់សិនព្រះបុត្រាក៏បានរត់តាមនាងប៉ុន្តែដោយសារតែនាងរត់បង្ខំពេកទើបបណ្ដាលឲ្យនាងរអិលជើងធ្លាក់ចូលរំដៅមួយអោអោអើយឈើណាហេតុអីក៏ធ្លាក់រដៅអញ្ចឹង មិញខ្ញុំស្រែកហៅនាងតែនាងមិនឆ្លើយតបសោះចាំមើលពេលធ្លាក់រណ្ដៅអញ្ចឹងនាងស្រែកហៅខ្ញុំវិញអត់តើគួរធ្វើយ៉ាងម៉េចទេគួរតែស្រែកហៅបរិសម្នាក់នោះឲ្យជួយឬក៏អត់ទីនេះមិនមានមនុស្សទេអញ្ចឹងមានតែស្រែកហៅឲ្យគេជួយសិនមានអ្នកណាណាទេជួយខ្ញុំផងមានអ្នកណាណាទេជួយខ្ញុំផង ខ្ញុំធ្លាក់ចូលរណ្ដៅនេះមានអ្នកណាលើទេ សូមជួយខ្ញុំផង ទីបំផុតដាច់ចិត្តហៅគេឲ្យជួយហើយមែនទេអ្នកណាគេដែលកំពុងស្រែកហៅនឹងគឺខ្ញុំគឺលោកបានស្រែកហៅខ្ញុំមិញនេះនោះឯងអ្នកណានារីម្នាក់នោះដូចជាមិនចេះនិយាយផងនឹងខ្ញុំស្រែកហៅនាង នាងក៏មិនឆ្លើយ ហើយរត់ទៅបាត់ទៅហើយលោកឆាប់ជួយខ្ញុំសិនមកចាប់ខ្ញុំបោះស្រាយរឿងនឹង5 ព្រះបុត្រាក៏បានទម្លាក់វល្លិហើយនាងក៏បានតោងឡើងមកអើយហត់ណាស់សំណាងហើយដែលមានខ្ញុំនៅទីនេះកុំអីអ្នកនាងមិនដឹងថា បានអ្នកណាគេមកជួយនោះទេមកពីលោកណាំងប្រងមកតាម ខ្ញុំធ្វើអីទេខ្ញុំមានរឿងចង់សួរអ្នកនាង ហើយចុះលោកជាអ្នកណាមើលតើការស្លៀកពាក់របស់លោកមិនដូចជាមនុស្សធម្មតាទេខ្ញុំគឺជាព្រះបុត្រា នៅរាជាណាចក្រនេះអូព្រះបុត្រា มันខុសពីអ្វីដែលខ្ញុំបានគិតមែនហើយចុះហេតុអីបានជានាងគេចពីខ្ញុំអញ្ចឹងគឺដោយសារតាតារបស់ខ្ញុំបានប្រាប់ថាមិនឲ្យមានទំនាក់ទំនងជាមួយនឹងរាជវង្សឡើយហេតុអ្វីទៅខ្ញុំក៏មិនដឹងដែរតើនាងមានម្ដាយឬក៏ពុកទេ ទេមិនមែនទេ ខ្ញុំម្ចាស់ធំដឹងក្តីឡើងដោយសារតាតារបស់ខ្ញុំម្ចាស់ជាអ្នកចិញ្ចឹមចុះព្រះបត្រាជាងមកទីនេះមានការអ្វីដែរយើងមកទីនេះដោយសារតែរកថ្នាំវេទមន្តជួយព្រះមេត្តារបស់យើង ថ្នាំវេទមន្តណាអូតារបស់ខ្ញុំមានវាព្រះអង្គមកតាមខ្ញុំម្ចាស់មកនារីម្នាក់នោះបាននាំព្រះបុត្រាទៅផ្ទះរបស់នាង ដើម្បីយកថ្នាំរបស់តាចាស់ម្នាក់នោះមកព្យាបាលព្រះមេដារបស់ព្រះបុត្រានាងបានយកថ្នាំដែលអាចព្យាបាលជំងឺគ្រប់មុខទៅថ្វាយទ្រង់ហើយធ្វើដំណើរទៅរាជវាំងជាមួយព្រះបុត្រាបៃតាទូបង្គំបានយកថ្នាំវេទមន្តនេះអាចព្យាបាលជំងឺគ្រប់មុខ មកថ្វាយព្រះមេដាសោយឆ្នាំនេះនារីម្នាក់នេះបានថ្វាយព្រះមេដានាងគឺជាចៅរបស់តាចាស់ម្នាក់ដែលនៅក្នុងព្រៃអាត់កំបាំងក្រាបទូលហាគឺជាក្មេងស្រីនោះហើយក្មេងស្រីណាព្រះបិតាទូបង្គំមិនយល់នោះទេក្រាបទូលរឿងរ៉ាវពិតជាវែងឆ្ងាយណាស់បត្រា គឺកាលពីបត្រានៅតូចបិតាបានវង្វេងនៅក្នុងព្រៃអាត់កំបាំងហើយបានជួបតាចាស់ម្នាក់ បន្ទាប់មកឲ្យគាត់ជូនបិតាមករាជវាំងវិញដោយសន្យាថានឹងឲ្យអ្វីដែលបិតាប៉ះមុនគេទៅគាត់ហើយបិតាក៏បានប៉ះបត្រាមុនគេពេលនោះហើយបានជាបិតាបានយកនារីម្នាក់នេះដែលឪពុកម្ដាយរបស់នាងបានស្លាប់ហើយមកបដូរជំនួសបុតវិញយើងពិតជាសុំទោសអ្នកនាងណាស់ដែលយកនាងមកបដូរជាមួយនឹងបុត្រារបស់យើងអញ្ចឹងយើងរៀងធូរហឫទ័យបន្តិចហើយមិនអីទេព្រះអង្គ ធ្វើយ៉ាងម៉េចរឿងនេះបានជាកើតឡើងចឹងទៅហើយហើយតារបស់ខ្ញុំម្ចាស់គាត់បានចិញ្ចឹមខ្ញុំម្ចាស់ធំឡើងយ៉ាងល្អបើសិនព្រះអង្គមិនយកខ្ញុំម្ចាស់ទៅបដូរជាមួយព្រះបត្រាទេនោះនោះជីវិតខ្ញុំម្ចាស់មិនដឹងទៅជាយ៉ាងណានោះទេយើងឆ្ងល់ថាតើអ្នកណា ជាអ្នកយកថ្នាំរបស់យើងមកទីនេះការពិតជាចៅសោះចាលោកតាខ្ញុំយកមកទីនេះ ដើម្បីជួយព្រះមហេសីរបស់ព្រះអង្គហឺតាពុតរឿងតាក់តងនឹងព្រះអង្គយើងមិនដែលឈឺឆ្អាលទេដោយសារតែទ្រង់បានកាប់ដើមឈើរបស់យើងធ្វើឲ្យយើងឈឺចិត្តខ្លាំងណាស់អូលោកតាលោកតាខឹងរឿងនឹងមែនទេ ដោយសារតែពេលនឹងមានស្ពានមួយបានបាក់ប្រជាជនជាច្រើនមិនអាចឆ្លងកាត់វាបាន។ អញ្ចឹងហើយបានជាយើងព្រមកាប់ដើមឈើនោះដោយមិនបានសុំលោកតាយើង កាប់វាដើម្បីប្រយោជន៍រួមទាំងអស់គ្នាហើយយើងក៏បានបញ្ជាឲ្យគេដាំឡើងវិញទ្វេដងដែរណាលោកតា តាចាស់ម្នាក់នោះបានដឹងការពិតរឿងនេះគាត់ពិតជាសោកស្ដាយយ៉ាងខ្លាំងដែលធ្វើដាក់ព្រះអង្គហើយព្រះអង្គក៏បានប្រាប់រឿងរ៉ាវដែលកើតឡើងរវាងព្រះបុត្រានិងចៅរបស់គាត់ កម្ពីកម្ពីចៅស្រីឲ្យតាសុំទោសចៅផងចាខ្ញុំមិនខឹងលោកតានិងអ្នកគ្រប់គ្នាទេព្រោះអ្នកទាំងអស់គ្នាដូចជាបានស្រោចស្រង់ជីវិតខ្ញុំឡើងវិញយ៉ាងចឹងពេលឮបែបនេះតាស្លាប់ទៅបិទភ្នែកចិត្តហើយល្អណាស់ជឿនឹងរៀបចំពិធីអភិសេករបស់ព្រះបត្រាយើងឲ្យឱឡារឹកតែម្ដងអរព្រះគុណព្រះបិតាទីបំផុន រឿងរ៉ាវដែលបានយល់ច្រឡំទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំក៏បានដោះស្រាយរួចរាល់ហើយរាជវាំងទាំងមូល បានអបអរពិធីអភិសេករបស់ព្រះបុត្រានិងមហេសីរបស់ព្រះបុត្រាយ៉ាងសប្បាយរីករាយនិងមានសុភមង្គលចប់